ដល់អូខេបកមកក្រុម menu តាក់ទងអូលេកណាសូខ្យាចេញឬក៏នៅដូចខ្ញុំនិយាយមិញបញ្ជាក់ឡើងម្ដងទៀតថាមិនមកដល់ពេលនេះម៉ោងនេះគឺអត់ទាន់មានការព័ត៌មានដែលទទួលបានថា menu ត្រៀមបណ្ដេញលោកសុខជាចេញទេហើយអាការសន្យាថាយើងលើសូព័ត៌មានពីមុនថាផ្ដល់ឱកាសឲ្យសុខជា3ប្រកួតចុងក្រោយជាមួយ Spurs មួយអាត្លង់តាមួយ Man City ក៏មិនមែនជាការពិតដែរបានន័យថា គឺជាពាក្យចចាមរាម ចឹងអ្វីៗគឺ menu ផ្ដល់ឱកាសឲ្យសោកជានៅតែផ្ដល់ឱកាសសោកជាបើសិន menu មិនផ្ដល់ឱកាសសោកជាការពីប្រកួតមុននឹងឈ្នះស្ពឺនឹងគឺដេញចោលបាត់ហើយមិនបាច់ចាំមកដល់ថ្ងៃហ្នឹងមិនដេញទេ បាទមុនក្រោយគុំទៅដេញហ្នឹងគេដេញចោលបាត់ហើយបាទតែនេះគឺមានន័យថា menu នៅតែបន្តផ្ដល់ឱកាសឲ្យសោកជានៅដឹកនាំខ្ញុំមានអារម្មណ៍ថាអញ្ចឹងហើយ ប្រហែលជារដូវកាលនេះក៏មិនទាន់មានការដោះដូរគ្រូដែរ បើសិនជាมันអាចរកគ្រូណាដែលស័កសមបានគឺសោកជានៅតែដឹកនាំខ្ញុំប្រមាណមើលទៅឃើញអញ្ចឹងបាទខ្ញុំវិភាគមើលទៅឃើញអញ្ចឹងអញ្ចឹងឥឡូវនេះសោកជានៅតែជាសោកជានៅតែជាគ្រូ menu ហើយនៅតែ menu ផ្ដល់ឱកាសគាត់ដដែលប៉ុន្តែឥឡូវសោកជាគាត់បានវិជ្ជពីទៅលេងប្រទេសកំណើតគាត់ណកវេទៅហើយកាលពី ព្រឹកមិញនេះចេញមកព័ត៌មាន ថាសូខ្យាគាត់អនុញ្ញាតឲ្យក្រុមការងារក្រុមវឹករបស់ក្រុម Man U សម្រាប់ពីសប្តាហ៍អំឡុងពេលដែល FIFA break នេះបាទលេងបាល់ទាត់ប្រទេសហ្នឹងបាល់ទាត់លីកអត់មាន សកម្មភាពទេអញ្ចឹងកីឡាករក៏គេទៅលេងនៅដែលគេហៅថាទៅលេងនៅនេះដែរបាទទៅលេងនៅជំនឿជាតិរបស់គេរៀងៗខ្លួនដូច្នេះសូខ្យាយកពេលនេះវិស្មការទៅលេងនៅប្រទេសកំណើតរបស់ខ្លួន Norway ហើយឲ្យក្រុមការងាររបស់គាត់ ឈប់សម្រាកដូចគ្នាបាទហើយគេគេឆ្ងល់ថាអេបើឈប់សម្រាកបានទៀតសំចាញ់មានសិទ្ធិ3 2-0ហើយបាទទៅឈប់សម្រាកបានទៀតមានការរិះគន់ខ្លាំងប៉ុណ្ណឹងហើយនៅឈប់សម្រាកបានទៀតគាត់អត់ខ្វល់គាត់ដឹងថាអនាគតគាត់មែនយូនៅផ្ដល់ឱកាសឲ្យហ្នឹងគាត់ឈប់សម្រាកដើម្បីផ្លាស់ប្ដូរបរិយាកាសដើម្បីអឺគេហៅថាលៀងខួរចេញកុំឲ្យ រងនៅសម្ពាធគេនិយាយគេអីច្រើនពេក បាទអញ្ចឹងគាត់លើគាត់ទៅ Norway បាត់ទៅអញ្ចឹងអាការងារថាគ្រូគ្រូ menu ទៅដល់ណាហើយគឺនៅតែកម្ពុជាដដែលទេប៉ុន្តែអ្វីដែលគេបន្តវិភាគ គឺគេនៅតែគិតថា menu នៅតែអាចនឹងបណ្ដេញលោកសោកជាចេញទោះបើសិនជាសោកជានៅតែដឹកនាំចាញ់ស្មើចាញ់ស្មើទេនោះអត់យូរទេបាទ អត់យូរទេអញ្ចឹងគេវិភាគទុកឲ្យហើយថាគ្រូណាបើគ្រូណាដែលអាចមានលទ្ធភាពមកដឹកនាំមែនយូបើសិនជាបណ្ដេញសុកជាចេញមែនអានេះបានគេបានបានបានបានជាជារឿងដែលគេពងនិយាយបាទតែរឿងដេញសោកជាចេញគឺយើងស្លេះហើយអត់មានអត់មានការដេញទេណាអត់មានការដេញទេឥឡូវអ្វីដែលដែលគេឆ្ងល់គេសួរគឺសួរថាគ្រូណាបើសិនជាមែនយូដេញចេញ នៅថ្ងៃអនាគត ខាងមុខមួយណានោះ ដោយមិនមានកំណត់ពេលវេលាច្បាស់លាស់នោះតើគ្រូណាដែលអាចមានលទ្ធភាព available សម្រាប់ការងារនេះងាកទៅលោកស៊ីដានគឺបានបញ្ជាក់ឲ្យថាអត់មានឱកាសទេពីព្រោះគាត់ចង់ធ្វើការងារក្រុមប្រជាប្រាញ់លោក Brendan Rodgers គ្រូរបស់ក្រុម Leicester គេគិតថាមានលទ្ធភាពមកដឹកនាំដែរប៉ុន្តែតលតែចប់រដូវកាលនេះសិនឬមួយក៏អាចនឹងអឺ menu ពលឿនបខំបងលុយឲ្យទៅ Leicester អីចឹងទៅអត់ដឹងទេអាហ្នឹងណា បាទមិនមែនញូចរចាត្រូវមួយ Leicester អត់ដឹងទេបាទអាចមកទាំងពាក់កណ្ដាលរដូវកាលហ្នឹងបើលោក Brendan Rodgers គឺគាត់អាចមកលទ្ធភាពអាចមកគឺគាត់អត់មានប្រកែកនៅក្នុងការងារជាគ្រូបង្វឹករបស់ ក្រុម Man U នេះទេបាទគឺគាត់អត់មានបានប្រកែកទេការងារជាគ្រូបង្វឹករបស់ក្រុម Man U នោះគឺអត់គាត់បានប្រកែកទេប៉ុន្តែទោះត្រង់ថា Leicester ឲ្យមកឬក៏អត់ពីព្រោះគាត់កំពុងតែជាប់ដៃដឹកនាំ Leicester ក្នុងរដូវកាលនេះដូចគ្នា តែបើសិនជាអត់មកបានក្នុងរដូវកាលនេះគឺរដូវកាលក្រោយអីចឹងទៅគ្រូមួយទៀតដែលគេគិតថា available ឬអាចមានលទ្ធភាពដែរនោះគឺលោក Mauricio Pochettino របស់ក្រុម PSG គ្រូដែលធ្លាប់ដឹកនាំ Spurs គ្រូអសង្ទីនបាទក៏មានភាគរយដែលអាចមកដឹកនាំក្រុម Man U បានដែរដោយសារអីស្ថានភាពរបស់គាត់នៅក្នុងក្រុម PSG ក៏មិនសូវអំណោយផលហ្មងដែរបាទលោក Pochettino ណាការដឹកនាំរបស់គាត់គឺអត់សូវអំណោយផលតាមការចង់បានរបស់ ម្ចាស់ក្លឹបទេបាទអញ្ចឹងតំណែងរបស់គាត់ផុយស្រួយក្នុងការអាចបាត់បង់បើសិនជាគាត់ត្រូវបាន គេបណ្ដេញឬមួយក៏អឺចាក់ចេញគឺគាត់អាចមកកាន់ menu បាននេះសម្រាប់លោក Pochettino ណាតែបើសិនជាគ្រូគេបណ្ដេញដដែលយើងយកមកធ្វើស្អីខ្ញុំខ្ញុំនិយាយតាមព្រមបើបើសិនយកគ្រូគេដេញដដែលអត់បាច់យកមកទេបាទ យើងដេញគ្រូយើងដោយសារគ្រូយើងអន់ហើយគេដេញគ្រូគេក៏ដោយសារគ្រូនឹងវាអន់អញ្ចឹងយកយកគ្រូដែលគេដេញមកមកដឹកនាំដូចជាវាអត់ logic ប្រហែលនេះបាទតែបើខ្វះចេះតែយកទៅគាត់ថាគ្រូខុសគ្នាគេលោករបៀបខុសគ្នាអញ្ចឹងណាចេះយកទៅតែបើសិនតែគ្រូនឹងចេញមកដោយជោគជោគជ័យពេញដៃដោយស៊ីដានដូចកុងតេអីអាហ្នឹងគេអូខេស្វាគមន៍100%តែដូចថាចាំគេដេញ Pochettino ចាំយើងយក Pochettino មក ដូចវាគ្មានអីអស្ចារ្យមកខ្ញុំមើលទៅយើងបងប្អូនគិតដូចខ្ញុំអត់ណាអញ្ចឹងបើយកគ្រូណាគ្រូដែលចេញមកដោយខ្លាំងណាបាទចេញមកដោយគេឈ្មោះនឹងសល់អាហ្នឹងបានល្អបាទហើយគ្រូផ្សេងទៀតដែលគេគិតថានឹងអាចមកដែរគឺមានលោក Ralph Rennick Ralph Rennick នេះគឺជាគ្រូដែលកំពុងតែគាត់មិនមែនជាគ្រូទេឥឡូវនេះគាត់ធ្វើការងារជាដូចជានាយកផ្នែកគ្រប់គ្រង កីឡានៅក្នុងក្រុមបាល់ទាត់លោកគុំទីមូស្គូនៅរុស្ស៊ីតែ Rafrenic នេះគាត់ជាជនជាតិឡម៉ង់គាត់ធ្លាប់ជោគជ័យជាមួយនឹងក្រុម RB Leipzig បាទគាត់ធ្លាប់ដឹកនាំជួយ RB Leipzig ឡើងមកពី League 2ហើយកាន់ RB Leipzig បានរយៈបាទក៏បានតែង តាំងលោក Julian Nagelsmann ដែលជាគ្រូបាយឺនថ្ងៃនេះអញ្ចឹងលោក Rafrenic នេះក៏ available ដែរតែគាត់អត់មានធ្វើគ្រូណារាល់ថ្ងៃគាត់ជាទូនីតិជា នាយកផ្នែកកីឡាមួយរូបនៅក្រមបាល់ទាត់លោកគុំទីមូស្គូតែគាត់ជាអតីតភាពគ្រូបង្វឹកដែរណាបាទអញ្ចឹងប្រហែលអ្នកនេះដែលដែលគាត់ថាជាគ្រូដែលអាចបើខ្លាចជាគ្រូ Man U យើងឃើញមាន Brendan Rodgers មួយចិត្ត Pochettino ហើយនិង Ralph Rangnick តែគ្រូដែលហើយនឹងមួយទៀតគឺ Erik ten Hag Erik ten Hag ខ្ញុំនិយាយអញ្ចឹងគឺដូច Zidane អញ្ចឹងគាត់អត់ប្រហែលជាអត់មាន ចំណាប់អារម្មណ៍លើការងារមានយូរទេណាមួយគាត់កំពុងតែជក់ដៃដឹកនាំក្រុមអាសាក់អាសាក់ក៏គេមិនឲ្យមកស្រួលដែរព្រោះគេពងលេងចាំពីលីកលេងដែរណាបាទអញ្ចឹងអ្វីដែលសំខាន់គឺមែនយូខ្វះគ្រូទៅទៀតអស់ហើយនេះបាទមិនចេះងាយស្រួលរកគ្រូតាមចិត្តយើងចង់ទេវាគ្រូវាអត់ទៅមានកីឡាករមានច្រើនហើយគ្រូដែលគ្រូមានច្រើនតែគ្រូដែលស័កសមនឹងមានតិចបងប្អូនមើលគិតមើលគ្រូណាដែលស័កសមលោកលោកជូឈីមឡូខ្ញុំធ្លាប់ថា ចូលឈីមឡូអាទិត្យគ្រូជាមួយជាអាម៉ង់ក៏ខ្ញុំថាល្អដែរណាបាទក៏ខ្ញុំថាល្អដែរប៉ុន្តែអត់មានលឺសូថាគាត់ចង់មកចូលដឹកនាំបាល់ទាត់វិញទេគាត់ចាក់ចេញពីក្រុមប្រជាអាម៉ង់គាត់ចង់សម្រាប់មកចំណែកលោករ៉ូបឺតូមែនស៊ីនីធ្លាប់ប្រហែលថ្ងៃមុនលឺសូព័ត៌មានថាមែនយូតាក់ទងរ៉ូបឺតូមែនស៊ីនីគ្រូបង្វឹកក្រុមជំនួយជាតិអ៊ីតាលីដែលបាន ជួយអ៊ីតាលីឈ្នះពានយូរ៉ូថ្មីថ្មីនេះបាទក៏ប៉ុន្តែនេះគាត់គ្រាន់តែជាពាក្យចាមរាមទេតាក់ទងមែនឬក៏មិនមែនយើងអត់ដឹង បាទគាត់ថាព័ត៌មានចេញមកថ្ងៃនេះគឺទទួលបានថាក្រុម Manchester United មិនមានផែនការណាមួយនៅក្នុងការបណ្ដេញបាទលោក Ole Gunnar Solskjaer នៅឡើយទេនេះ Man U no closer to sacking Solskjaer Man U អត់មានចិត្តដេញ Solskjaer ទេព័ត៌មានតែចេញមួយម៉ោងមុននេះបាទអញ្ចឹង Solskjaer នៅតែ Solskjaer ឱកាសនៅតែផ្ដល់ឲ្យគាត់ដូចខ្ញុំនិយាយអញ្ចឹងអញ្ចឹងអ្នកគ្រប់គ្រង Man U អាចនឹង អាចនឹងពិបាកចិត្តបន្តទៀតទៅហើយដំណឹងមួយទៀតដែលអ្នកគ្រប់គ្រង menu ប្រហែលជាមិនសบายចិត្តដែរនោះគឺអនាគតរបស់លោក Edward Wood ដែលជានាយកប្រតិបត្តិមុនរបស់ menu បានបានឈប់ការងារជានាយកប្រតិបត្តិណាបងប្អូនដឹងហើយដូរថ្មីហើយមិនតែគាត់អត់ទាន់ទៅណាឆ្ងាយពីក្រុម menu នៅឡើយទេឥឡូវនេះគាត់កំពុងតែពិភាក្សាចរចាមកធ្វើជា អ្នកពិគ្រោះយោបល់ពិសេសរបស់ក្រុម Man U បន្តទៀតមនុស្សដែលអ្នកគ្រប់គ្រង Man U មិនចូលចិត្តមើលចង់និយាយថាមិនចូលចិត្តគិតថាជាមនុស្សមិនអាចធ្វើការងារបានល្អគឺបែរទៅជាក្រុម Man U ជាយាមចរចាគាត់មានការងារក្នុងក្រុម Man U ទៅដែរអានេះគឺជារឿងដែលពិបាកទទួលយកសម្រាប់ fan Man U បន្តិចហើយប៉ុន្តែអ្វីដែលយើងមើលឃើញនេះមិនមែនថា អឺលោក Edward Wood គាត់ធ្វើកម្មកើតគាត់មិនមែនតាក់ទងនឹងតំណែងជាគ្រូទេប៉ុន្តែគាត់ការងារគាត់ខាងលើ ការងារគាត់ខាងលើហ្នឹងគាត់ជះឥទ្ធិពលដល់ខាងក្រោមដែរបាទអញ្ចឹងដូចពីមុនអញ្ចឹងគាត់កាន់ផ្នែកនយោបាយប្រតិបត្តិ Man U ដូចជាអត់សូវបានចាយលុយទិញកីឡាករណាសំខាន់អីអញ្ចឹងទៅគេរិះគន់អញ្ចឹងណាបាទអញ្ចឹងនយោបាយផ្នែកកីឡាក៏អត់មានអីក៏អត់មានអញ្ចឹងការងារដែលខ្វះបទពិសោធន៍ដូច Edward Wood កាន់ការងារបាល់ទាត់នេះគឺអត់ត្រូវបានអ្នកគ្រប់គ្រងក្រុម Man U ស្វាគមន៍ទេ តែឥឡូវនេះគឺគាត់ទំនងជាคล้ายទៅជាអឺគេហៅថាក្រមស្ថិតក្នុងក្រមប្រឹក្សាយោបល់របស់ ក្រុម Man U បន្តទៀតហើយបាទហើយអឺតកតងទៅនឹងបាទតកតងទៅនឹងអឺកីឡាករវិញបាទយើងឃើញថាកាវ៉ានី របស់ក្រុម Man U ដូចជាទទួលបានព័ត៌មានថាអឺគាត់បានតាក់ទងទៅកាន់លោក Roman Requelme ដែលជា ប្រធាននាយកបច្ចេកទេសក្លឹបបាសក្លឹបបូកាជូនីបច្ចុប្បន្នឲ្យពន្លឿននៅយុទ្ធនៅនៅវិធានការដើម្បី នាំយកគាត់ចេញពី menu ទៅចូលរួមជាមួយនឹងក្រុមបូកាជូនីនៅខែមករាខាងមុខនេះនៅពេលទីសាឡូបាក់ទ្វាពួកគាត់ដឹងថាខ្លួនឯងថាគាត់នៅក្នុងក្រុម menu នេះបើសោកជានៅដឹកនាំហើយគាត់អត់បានលេងទៀងទាត់ទេហើយស្ថានភាពរបស់គាត់ក៏យើងឃើញថាมันផ្ដល់អំណោយ ផលឲ្យគាត់ បន្តបន្តនៅ Man U ដែរព្រោះការមកដល់របស់ Ronaldo បានលុបលើគាត់ទៅហើយទោះបីជាគាត់បាទមិនមិនបង្ហាញការមិនសប្បាយចិត្តចេញមកខាងក្រៅតែធៀបពិតខាងក្នុងគឺគាត់ដឹងខ្លួនឯងថាគាត់មិនមែនជាជំរឿសដែលគេទីមទីឲ្យដែលដែល Man U first priority ទេអតិភិបដំបូងទេ អញ្ចឹងគាត់ដឹងខ្លួនហើយយើងដឹងថាតម្រាំតាលួងកាវ៉ានីឲ្យបាននៅបណ្ដាមករដូវកាលទៀតរៀងពិបាកដែរណាគាត់បាននៅរដូវកាលទៀតហើយទៅទិញរ៉ូណាល់ដូមកអឺអញ្ចឹងគឺឲ្យកាវ៉ានីគាត់មិនសប្បាយចិត្តវាជាក់ស្ដែងគឺវាអញ្ចឹងបាទអញ្ចឹងគាត់ចង់ចេញដើម្បីទៅចូលរួមជាមួយនឹងបាទបូកាជញាណរងទីនតែមិនមិនជាបញ្ហាទេព្រោះគាត់ចាស់ដែរហើយបាទកាវ៉ានីនោះបាទហើយនឹងរឿង captaincy បាទបេក្ខភាពជាប្រធានក្រុមរបស់ Man U បាទត្រូវបានការរិះគន់ច្រើនថា Harry Maguire មិនស័ក្តិសមជាប្រធានក្រុមទេទាំង Paul Scholes ជាក្តោយបាទគាត់វិភាគនៅក្នុងស្ថានីយទូទួ Sky Sport គាត់ថាអត់ទេបាទ Man U គួរតែដកតំណែងជាប្រធានក្រុមពី Maguire ចោលហើយរកអ្នកថ្មីដាក់ជំនួសងាកទៅកីឡាករ Ronaldo និង Bruno Fernandes ក៏បានរិះគន់ទៅលើការដឹកនាំរបស់សូកជាខ្លះដែរគាត់ថាសូកជាដឹកនាំដែលមិនមានមិនមានផែនការច្បាស់លាស់បាទនេះគឺជារឿង ទិដ្ឋភាពទូទៅរបស់ក្រុមមែនយូរយៈពេលចុងក្រោយនេះ យើងប្រមូលយកមកបាទអឺឲ្យបងប្អូនជ្រាបឡើងវិញថាតើវាមានរឿងអីខ្លះអញ្ចឹងណាបាទដើម្បីបងប្អូន មានមូលដ្ឋានវិភាគបាទបន្តជាមួយខ្ញុំបាទ